នោះនោះថ្នាក់របស់ពួកឯងចាប់នាំគ្នាចូលថ្នាក់ឲ្យលឿនណាបាយទៅថ្នាក់បាយទៅខ្ញុំមកស្គាល់ផ្លូវទៅថ្នាក់ខ្ញុំអីខំដោះខ្ញុំមកតាំងពីម៉ោង5ប៉ុន្តែចុងក្រោយយឺតដដែលហ្នឹងមកបងស្រីគ្មានស្អីបងជិះមករៀនហ្នឹងដើររាល់ថ្ងៃលើក្រៅបើកំឆ្កាដៃឆ្កាជើងនៅមុខសាលាទៀតខ្ញុំមកខ្មាស់គេហ៎ឯងនិយាយ បងកាពេលចេញពីរៀនល្ងាចហ្នឹងខ្ញុំចង់ហូប hamburger មួយឆ្នាំហើយខ្ញុំចង់ហូប hamburger ថ្ងៃហ្នឹងឯងខួបកំណើតខ្ញុំបងឯងដឹងអត់អឺយេបានហូប hamburger យេយេឯងបានហូបណាយើងក៏បានហូបដែរអឺបងកាពួកខ្ញុំទៅថ្នាក់សិនហើយចាំចេញលេងណាពួកខ្ញុំទៅរកបងឯង មិនបាយមករកយើងទេពេលចេញលេងយើងទៅសង្ងំអានសភៅអញ្ចឹងណាយកចង់ពួកឯងមករំខានយើងទេចាំចេញទៅទេចាំជួបគ្នា មកស្មាននឹងហើយនេះអត់តងើបទៀតពួកអាក្មេងអស់នេះណែងប់ឡើងមិនចាប់លឿនណានៅនេះដល់កាទៀតណែងប់ឡើងហីក្រោកឡើងអូយឯងនឹងក៏ប្រញាប់ទៅត្រូវទៅហ៊ានដែរងប់ទៅគេចង់ខ្លួនប្រញាប់ទៅទៅហ៊ាន យកទៅទៅយើងនឹងគ្រូវាយទៀតទៅអើយខ្ញុំអត់ខ្លាចគ្រូខ្លាចបាយទេមើលទៅបាយដូចជាខ្លាចអញ្ចឹងចង់ស៊ីតែខ្ញុំមកទាំងរស់អញ្ចេះយកយកពេលគេពងដីសោះបើយើងជាខ្លាវិញណាលេបអញយូរហើយតើប្រញាប់មិនទៅទៅចាប់ខ្លួនទៅហីណា ហ្នឹងមិនភ្លឺលើណាយ៉ារៀបចំខ្លួនទៅរៀនអើយព្រោះប្រកាសមកដូចខ្លាអញ្ចឹងខ្ញុំក៏ងើបមិនដែរសោះហ្នឹងណាបងស្រីខ្ញុំខោមុនគេ កន្លែងដែលធំទ្រាំមួយនេះពិភពលោកដែលអត់ស្អាតណាគឺកន្លែងនេះហើយអេចេះអីប្រេះប្រាស់ចឹងយ៉ាត់នឹងការលឺស៊ីមិនពាត់ឲ្យឯងគាត់ណាគាត់ទៅឈ្មោះពីបង្ការទៅបងខ្លាវិញទៅជាបងគេតែខ្ញុំស៊ីសាច់បងរាល់ថ្ងៃបងនេះស៊ីបាយស៊ីបាយ ឆាំមួយទឹកឲ្យលឿនលឿនទៅកុំលោអូច្រើនពេកយ៉ាខ្លាមិនស៊ីសាច់ឯងទៅ ប៉ាម៉ាក់អញ្ជើញពិសាហើយពេលព្រឹកជាមួយកូនយើងទុកពេលពួកឯងពេលនាទីបើញ៉ាំបបរនំមិនហើយទេពួកឯងនឹងស៊ីមពតរបស់យើងមិនខានទេ រួចហើយចាំតែលាខ្លួនឯងរៀងខ្លួនមានតែគេលេងឲ្យទេ នេះចុះថ្នាក់ឲ្យលឿនណាបាយទៅថ្នាក់បាយទៅខ្ញុំមកស្គាល់ផ្លូវទៅថ្នាក់ខ្ញុំហើយខំដោះខ្ញុំមកតាំងពីម៉ោង5ប៉ុន្តែចុងក្រោយយឺតដដែលហ្នឹងមកបងស្រីគ្មានស្អីបងជិះមករៀនហ្នឹងដើររាល់ថ្ងៃលើក្រៅបើកំឆ្កាដៃខ្សាជើងនៅមុខសាលាទៀតខ្ញុំមកខ្មាស់គេហ៎ឯងនិយាយបងកាបើចេញពីរៀនល្ងាចហ្នឹងខ្ញុំចង់ហូប hamburger មួយឆ្នាំហើយខ្ញុំចង់ហូបហាំប៊ឺហ្គឺថ្ងៃហ្នឹងឯងគូកំណត់ខ្ញុំបងឯងដឹងអត់អឺយេបានហូបហាំប៊ឺហ្គឺយេយេឯងបានហូបណាយើងក៏បានហូបដែរអឺបងកាពួកខ្ញុំណាទៅថ្នាក់សិនហើយចាំចេញលេងណាពួកខ្ញុំទៅរកបងឯងបាយមករកយើងឯង ពេលចេញលេងយើងទៅសង្ងំអានសភៅអញ្ចឹងណាយកចង់ពួកឯងមករំខានយើងឯងចាំចេញទៅទេចាំជួបគ្នា ដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រាយចាប់បានជាមួយ Nescafe Blend and Brew Dove Intandri ភេទថ្មីខែបំពន់សក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាតគ្រប់សរសៃស្មានជីវិតរស់រវើង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 រៀនកុំឆ្លោះគ្នាណាត្រូវតែស្ដាប់គ្រូឆ្លាតណាកូន ខ្ញុំហ៊ានអត់បានទេបើសិនជាខ្ញុំហ៊ានណាប្អូនខ្ញុំអត់មានអីញ៉ាំទេប្រាក់សនិកា ជាកដោស្គូកំណត់សម្រាប់កូនអញ្ចឹងហើយកូនកូនធ្វើឲ្យបាត់ឯសោះណាចាម៉ាក់អរគុណម៉ាក់ឆ្លាតជាសួរអីចា អ៊ីខ្សែដៃខ្ញុំលក់បានប៉ុន្មានដែរអ៊ីខ្សែដៃអូន 2G 1G 80000អញចង់លក់មែនទេចាខ្សែដៃនេះជារបស់ឯងឬរបស់មួយគេអ៊ីមើលមកខ្ញុំមើលខ្ញុំសំជាចោលអត់យើងគ្រាន់តែចង់បញ្ជាក់យើងមិនទទួលទិញរបស់ចោលណាអូនចាអ៊ីចា 60000អូនអរគុណអីចាសៃដៃនេះលក់ទៅបានលុយច្រើនដែរតោះតែយើងត្រូវទុកវាឲ្យប្រយ័ត្នប្រយែងព្រោះទុកទៅមើលពេលអូនឈឺចូលពេទ្យហើយទុកមិនសមផ្លាស់ខ្លះចឹងអឺណែណៃថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់បងប្អូនបើក្រៅពីវាចង់ញ៉ាំ hamburger ប្រហែលជាវាចង់បានកដោដូចគ្នាឯង ចឹងយើងរកទៅតែងរបស់ផ្សេងហ្នឹងយីអាចគួរទេដើមចេះមកមនុស្សឈោះសោះយ៉ាប់មែនមែនហើយយើងត្រូវតែរាប់លុយសិនព្រោះ យើងត្រូវຕົកថាត្រូវចាយហ្មងຕົកហ្មង បងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រាយចាប់បានជាមួយ Nescafe Blend and Brew Dove Intenry ភេទថ្មីខែបំពន់សក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាត គ្រប់សរសៃស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%អូអូអូអូអូរីអូបេរូកា ជំនួយកម្លាំងនិងខួរក្បាលជាមួយភាពរហ័សរហួន និងវាងវៃ Yes I can Yes we can Xin tôi mình nhầm mau dưới đây mình Mình hay nã Sao lạ đấy nhầm thử liền hả Dơ chỉ nhã liền Cái này ca nghe nâng chỉ ca nghe nhóm mấy Nhưng chỉ đã liền Anh mau chẳng lo ai យើងមានរឿងចង់ប្រាប់ឯងមីងក្រែងការងារលាងចាននេះជាការងាររបស់ខ្ញុំអីត្រូវហើយការងារលាងចាននេះគឺជាការងាររបស់ឯងតែដោយសារតែយើងឲ្យឯងលាងចាននេះយើងត្រូវគេនន្ទាអស់មួយខ្សាហ្នឹងហើយបើឯងឈប់បានឈប់ទៅណាអាការយើងឲ្យឯងលាងចានលាងឆ្នាំងនៅកន្លែងនេះក៏ដោយសារតែយើងណាយល់ខ្មោចឪពុកម្ដាយឯងតែជាមួយគុទាវរបស់យើងរាល់ថ្ងៃទៅពីយើងនេះយកយល់ឲ្យឯងនេះលាងចានលាងឆ្នាំងឲ្យយើង មិនត្រឹមតែប៉ុណ្ណឹងទេយើងត្រូវឲ្យឯងនេះខ្ចប់កាទៀវខ្ចប់ឲ្យផ្ញើប្អូនឯងស៊ីទៀតណានៅមានឯងចាយមួយថ្ងៃ10000ទៀតដោយសារទង្វើអស់ទាំងហ្នឹងឯងយើងនឹងវានឹងចូលប៉ុស្តិ៍ប៉ូលីសហើយព្រោះអីព្រោះគេថាយើងនេះប្រើក្មេងតែមិនទាន់គ្រប់អាយុមកធ្វើការថ្ងៃនេះណាឯងខ្ចប់កាទៀវខ្ចប់អីផ្ញើប្អូនឯងទៅហើយកុំមកពាក់ព័ន្ធជាមួយយើងទៀតកុំមកសុំការងារយើងធ្វើទៀតឬអត់សំទោសមីងមីង ខ្ញុំធ្វើអីខុសមែនឯងនេះវាមិនខុសទេ តែអ្នកជុំវិញនេះគេថាយើងវាខុសខុសត្រង់ថាយក ក្មេងដែលមិនទាន់គ្រប់អាយុមកធ្វើការតែយើងឆ្ងល់ណាការមីងឯងក៏មានហើយមិនបានជាឯងនេះមិនទៅនៅផ្ទះជាមួយមីងឯងទៅមិនត្រឹមប៉ុណ្ណឹងណាសង្កាត់នេះក៏គេបានអុក ខំឲ្យឯងដែរហេតុអីក៏ឯងមិនព្រមទទួលការជួយរបស់គេហើយសុកចិត្តប្របាក់ប្របាន់3 4អ្នកបងប្អូនទៅកើតដែរណែត្រូវដឹងណាឯងនៅក្មេងណាស់ចង់ធ្វើការងារចិញ្ចឹមប្អូនវាមិនស្រួលទេមីងមីងអត់ឲ្យខ្ញុំធ្វើការបន្តក៏អីដែរតែទោះថងពួកខ្ញុំសម្រាប់ចិត្តនៅជាមួយអ្នកណាវាជារឿងរបស់ពួកខ្ញុំតែដែលពួកខ្ញុំរស់នៅរងៃគឺជាផ្ទះដែលឪពុកម្ដាយខ្ញុំមិនសល់ទុកឲ្យ ខ្ញុំអត់ទៅខ្លួននៅទីណាទាំងអស់គេរៀបចាស់នោះបានហើយឯងចូលទៅនៅណានៅរឿងរបស់ឯងឆាប់ទៅខ្ចប់កាទៀង3 4ថងឲ្យទៅបងឯងស៊ីទៅថ្ងៃនេះជាលើកចុងក្រោយហើយហើយថ្ងៃណាមួយដែលថាអត់មានមហូបអីស៊ីទេមករកយើងមកឬនៅអរគុណមីងតែខ្ញុំអត់ទទួលយកទេព្រោះអីខ្ញុំអត់បានធ្វើការឲ្យមីងផងអញ្ចឹងខ្ញុំជម្រាបលាមីងទៅសិនហើយ Thank you. ខំដាក់ខ្ញុំមកតាំងម៉ោង5តែចុងក្រោយយឺតដែរមកបងស្រីឃើញស្អីបងជិះមករៀនណាដើររាល់ថ្ងៃបងកាពេលចេញពីរៀនល្ងាចនេះខ្ញុំចង់ហូប hamburger មួយឆ្នាំហើយខ្ញុំចង់ហូប hamburger ថ្ងៃហ្នឹងឯងខុសកំណត់ខ្ញុំបងឯងដឹងអត់អរគុណអីចា ចូលទៅនៅណានៅរឿងរបស់ឯងឆាប់ទៅខ្ចប់ផ្ទៀវ3 4ថងឲ្យបងប្អូនឯងស៊ីទៅឯនេះជាលើកចុងក្រោយហើយហើយថ្ងៃណាមួយដែលថាអត់មានមហូបអីស៊ីទេមករកយើងមកឬណា嗯。 អីមីងទៅវិញណាខ្ញុំមិនអាចយំបានទេខ្ញុំមិនអាចទន់ជ្រាយឲ្យអ្នកគេឃើញបានទេខ្ញុំត្រូវតែរឹងមាំព្រោះខ្ញុំគឺជាបងគេ ខ្ញុំគឺជាបងគេបើខ្ញុំយកមកគេធ្វើងារបែបនេះបងខ្ញុំនឹងទៅពឹងលើណាគេហើយខ្ញុំជប់យំខ្ញុំទៅតែជប់យំខ្ញុំមិនអាចយំបានទេទៅបើជាប់ទេទឹកភ្នែកខ្ញុំខូចច្រើនគេតែខ្លាំងទេ គេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រាយចាប់បានជាមួយ Nescafe Blend and Brew Dove Intenry ភេទថ្មីខែបំពន់សក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាតគ្រប់សរសៃស្មានជីវិតរស់រវើង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 ក្រោកឡើងមេឃភ្លឺឥឡូវហើយកុំអោយយើងឆេះដដែលរាល់ថ្ងៃឯងក៏ដឹងថាពេលវេលាវាមានតម្លៃកុំធ្វើដូចមិនដឹងខ្យល់អីហើយកត់តែពីដេតង់តង់ក្រោកឡើង ក្រោកអីលើនាងនៅដេកដ៏ស្អាតជីវិតមិនមានអ្វីថ្លៃតែបើឯងក្រោកមួយទឹក ព្រួប្រាស់ដោយមិនរីរែកញ៉ាំបាយឲ្យឆ្អែតរួចយើងទៅសាលាក្រម ខាប់មួយទឹកបើក្រោកហើយផឹកទឹកផងបើក្រោកហើយស្លៀកពាំងឲ្យស្អាតផងបើរួយរាល់ហើយរត់មកឲ្យលឺឆាប់ក្រោកឡើងមើលភ្លឺអី សុំទានមែនទេអត់បានទេខ្ញុំអត់អាចសុំទានបានទេបើម៉ាក់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាទោះបីជាខ្ញុំអត់ស៊ីអត់ឃ្លានយ៉ាងណាក៏ដោយក៏ខ្ញុំមិនត្រូវលើកដៃសុំទានគេដែរនាងតូចនេះនាងមិនបានសុំទានគេទេណាគឺពូទាំងអស់គ្នាបានពេញចិត្តសមត្ថភាពរបស់ឯងឯងពិតជាប្រកែខ្លាំងមែនពូក៏បានថតសលេងឯងទុកគ្រាន់ចាក់ឲ្យកូនពូស្ដាប់រាល់ពេលព្រឹកនៅពេលគេមិនតន់ក្រោយពីគេង ក្លែងក៏ព្រោះមុខក៏ស្អាតទាំងផងលើខ្ញុំដោយសារតែខ្ញុំស្ដារឲ្យគេមើលឬក៏ខ្ញុំទៅសុំទានអត់ទេតែមុននេះគេប្រាប់ខ្ញុំថា គេចូលចិត្តសម្លេងរបស់ខ្ញុំខ្ញុំបានជ្រៀងត្រូវ បទចម្រៀងដែលគេចូលចិត្តអញ្ចឹងលុយទាំងនេះខ្ញុំសូមទទួលយកហើយអរគុណអាមួកខ្លា ខ្ញុំមកខំទៅរកបងក្នុង ថ្នាក់មកប្រាប់បងប្រាប់ថាបងបានចូលរៀនតាំងព្រឹកបងឲ្យខ្ញុំចូលរៀនប៉ុន្តែបងគេសាលាបងវត្តចិត្តតែនិយាយទៅហ៎ណែពួកឯងមកមុខយើងច្បាស់ហ៎យើងច្បងពួកឯងយើងមិនទៅធ្វើរឿងក្លើបែបហ្នឹងទេហើយពួកឯងច្បងយើង ពួកឯងទៅទៅសាប់អីដែលយើងបញ្ជា ពួកយើងច្បងឯងថ្ងៃនេះយើងនឹងដាក់បញ្ជា ត្រង់គឺស្វែងនៅថាអីអត់គឺថ្ងៃហ្នឹងយើងនឹងបំពេញក្តីសម័យថ្ងៃកំណើតរបស់បងប្អូនបើគឺយើងទៅញ៉ាំ hamburger ល្អហ៎ល្អល្អល្អតោះអញ្ចឹងឆាប់ទៅកុំឲ្យឃ្លៀងខ្លាំងញ៉ាំមួយអត់គ្រាន់ណាតោះ របស់យើងណាឯងគ្រាន់តែជាប្អូនយើងឯងមិនស្ដាប់តាមអីដែលយើងប្រកបបានឯងកុំចេះចង់ដឹងរឿងយើងណាមិនតមកជាមួយគាត់ចេះជីវគាត់ហ្នឹង អនុ3អនុ1អនុ1អនុ1អញ្ចឹង3បងយើងណាទាំងហាមមកសម្រាប់ពួកអញទាំង3ណាហើយហើយពួកអញញ៉ាំមកក្នុងនឹងឯណាសម្រាប់យើងវាខ្ពើមយើងមិនសូវឃ្លានទេយើងអត់ចង់ញ៉ាំអញ្ចឹងពួកអញអង្គុយញ៉ាំមកក្នុងនឹងណាយើងទៅខាងក្រៅអូខេ បងគេតែចង់តារំរបស់ស៊ីរបស់ប្អូនបើមានជំរើសឬឱកាសយើងរត់ចេញខានទេយើងមិនចង់នៅជាមួយបងជ្រើខ្លាបែបហ្នឹងទេណែពួកឯងធ្វើស្អីហ្នឹងបងស្មានហ្នឹងហើយមិនតដែរទៀតពួកឯងឃើញអត់យើងគឺជាបងឯងប៉ុន្តែយើងមិនចេះគិតឆ្លាតជាបងកាទេ បងកាគិតឆ្លាតច្បាស់បាក់ថាយើងបានស្លាប់ចោលយើងហើយហើយបងកាក៏គេឆ្លាតទៀតពេលនេះឲ្យពួកយើងធ្វើមកយើអឺណែយើងឮសូរថា ខាងអង្គការគេចង់ជួយឯងមិនគេឯងមិនទៅក៏រកយើងឃើញទេ ភ្លក់មកដល់ហើយជឿប្រញាប់ទៅហើយឈប់ឈប់សិនពួកឯងធ្វើមិនចាំមកឈប់កន្លងមកដល់មួយភ្លាមតែបីហេតុអីបានជួយរត់ចោលយើងតែណាតែណាគេដល់ពួកយើងទៅពូម្លេះពូម្លេះជួយខ្ញុំផងខ្ញុំបាត់បងខ្ញុំទាំង3ខ្ញុំសង្ស័យថាគេនាំពួកខ្ញុំទាំង3ទៅលោកម្លេះខ្ញុំមិនអាចដួលតែគ្មានបងប្អូនទាំង3ណារបស់ខ្ញុំបានទេ តើស្នាមញញឹមនឹងភាពកក្តៅភាសាបងប្អូនបាត់ទៅណាអងហើយយើងធ្លាប់សន្យា ថាមិនបោះបង់ចោលគ្នាឡើយទោះធ្លាប់ឆ្លុះគ្នាក៏ដោយនៅតែជាបងប្អូនគ្នា ចាំទេក្រែមួយធ្លាប់គេរួមគ្នាចាំទេឆានមួយយើងធ្លាប់ញ៉ាំរួមគ្នាដៃដស្រទន់ធ្លាប់ជួទឹកភ្នែកលួងលោមគ្នាគ្រាន់តែរំកិលវេលាតើក្តីស្រឡាញ់បាត់ទៅណាយូរប៉ុណ្ណា លោកទៅអ្នកណាផ្លាស់ដូរនិស័យឲ្យលែងសើខ្វល់សុខទុក្ខនេះយូរប៉ុណ្ណាហើយដែលយើងខំដើរគៀស្មើគ្នាពេលនេះភ្នែកយើងសម្លឹងគ្នាចាត់ទុំ